រឿងមួយទៀតដែលខ្ញុំកណ្ដាលខ្ញុំចង់និយាយគឺរឿងតកតិនជាមួយនឹងការភ័យខ្លាចបន្ទាប់ពីការដួលរលំនៃធនាគារអាមេរិកសួរថាកម្ពុជាយ៉ាងម៉េចរឿងនេះគួរតែត្រូវបានបញ្ជាក់សម្រាប់ពលរដ្ឋរបស់យើងផងដែរ សុំកុំស្លាន់ស្លោចំពោះមុខការដួលរលំនៃធនាគារអាមេរិករឿងនេះវាធ្លាប់បានកើតលើកទី1វិបត្តិសេដ្ឋកិច្ចអាស៊ីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ1997ពេលនោះពិតជាច្បុកច្បល់នៃធនាគារនៅតាមបណ្ដាប្រទេសរាប់ទាំងធនាគារនៅកម្ពុជា ប៉ុន្តែធនាគារយើង កាលពីពេលនោះវានៅតូចតូចណាស់តូចតូចណាស់តូចតូចពលរដ្ឋរបស់យើងមួយចំនួនទៅបង្ខំដកលុយក្នុងរយៈពេលប្រហែលជា3អាទិត្យ3អាទិត្យប៉ុន្តែបន្ទាប់ពី3អាទិត្យគឺបែរជាឃើញពលរដ្ឋរបស់យើងយកលុយទៅដាក់វិញធ្វើឲ្យធនាគាររបស់យើងមួយចំនួន រាប់ទាំងធនាគារពាណិជ្ជកម្មក្រៅប្រទេសនិងធនាគារប៉ុន្តែត្រូវបានដួលរលំដោយធនាគាររបស់ តាធាវនេះមួយធនាគារកសិកររបស់ណែថៃនេះមួយប្រហែលធនាគារនោះមេកប់នៅអត់ដួលទេនៅអត់ដួលទេបាយជា2បាយជា2ធនាគារ2ឬ3ធនាគារ ដោយសារការបង្ខំការដកប្រាក់ធ្វើឲ្យអត់សាច់ប្រាក់ដល់ឆ្នាំ2008វិបត្តិហិរញ្ញវត្ថុសកលសេដ្ឋកិច្ចហិរញ្ញវត្ថុសកលដែល ផ្ដើមចេញពីការដួលរលំនៃធនាគាររបស់អាមេរិកមួយដែរវាអត់បានធ្វើឲ្យប៉ះពាល់ដល់កម្ពុជាទេ ពិតមែនតែពេលនោះ យើងបានខិតខំទប់ស្កាត់ហានិភ័យដោយដំឡើងអត្រាកតបកិច្ចពី7%ទៅ12%កាលពីពេលនោះ បំរុងទុកនៅស្ថានភាពអាក្រក់នៅស្ថានភាពអាក្រក់ឥឡូវនេះបន្ទាប់ពីបដាធនាគារ ចេះគ្រប់គ្រងខ្លួនឯងហានិភ័យខ្លួនឯងយើងបានកាត់បន្ថយទម្លាក់អត្រាទុនបំរុងកតបកិច្ចមកនៅត្រឹមតែ7វា5បាទ7%បាទយើងទម្លាក់ត្រឡប់មកវិញទម្លាក់ត្រឡប់មកវិញអញ្ចឹងទេខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ដែលអ្នកមានដាក់ប្រាក់នៅក្នុងធនាគារសូមកុំស្លន់ស្លោ ការស្លន់ស្លោនឹងធ្វើឲ្យយើង បាត់បង់នៅផលប្រយោជន៍ទៅវិញទេបាត់បង់ផលប្រយោជន៍ទៅវិញទេឧទាហរណ៍ប្រាក់របស់យើងទៅដាក់យកទៅយកការប្រាក់រយៈពេល6ខែឬរយៈពេល1ឆ្នាំបើយើងដកយកមុន គឺយើងនឹងបាត់បង់ទាំងអស់នៅអត្រាការប្រាក់ដែលមិនតាន់ដល់កំណត់ ដកគេអត់ឲ្យដកមុនការកំណត់គេអត់ឲ្យទេអញ្ចឹងឧទាហរណ៍ថាយើងដាក់នៅក្នុងនឹង សន្សំថា500,000ដុល្លារ500,000ដុល្លារយើងនឹងអាចបានការប្រាក់ប្រមាណជា25,000ដែរបន្ទាប់ពីការកាត់ពន្ធព្រោះខ្លះគេឲ្យដល់6%យើងថា20,000ចុះ បាទអត្រាការប្រាក់5%ណាអញ្ចឹងយើងបានយើងថាបន្ទាប់ពីការកាត់ពន្ធនៅរួចហើយនៅសល់ជាង20000ទេអញ្ចឹងបើយើងទៅបើកមុនការកំណត់ដកលុយមុនការកំណត់យើងនឹងបាត់បង់ការ25000 20000ជាង20000អញ្ចឹងទៅសូមកុំឆ្លងឆ្លើយជាមួយនឹងហានិភ័យដែលអាចកើតមាន ថៃនយោបាយរដ្ឋមន្ត្រីថៃក៏បានប្រកាសហើយទៅថាថៃគ្មាន ផលប៉ះពាល់មកលើតៃទេហើយក្នុងពេលវិបត្តិឆ្នាំ2008 2009ក៏គ្មានអធិពលអីមកលើ សេដ្ឋកិច្ចមកលើធនាគារប្រព័ន្ធធនាគាររបស់កម្ពុជាទេរបស់កម្ពុជាទេអញ្ចឹងបើពេលនោះវិបត្តិនៅអាមេរិកផង វិបត្តិនៅអឺរ៉ុបផងប៉ុន្តែមិនមែនវិបត្តិនៅតំបន់អាស៊ីទេហើយក្រោកនោះ មិនមែនវិបត្តិនៅក្នុងកម្ពុជាការភ័យស្លន់ស្លោណាមួយនឹងនាំទៅរកហានិភ័យនៃភាពច្បងច្បល់ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជាចឹងទេឥឡូវនេះរឿងរ៉ាវនៅអាមេរិកហើយសូម្បីតែនៅក្នុងប្រទេសអាមេរិកផលប៉ះពាល់អាចនឹងមានតិចជាងពីពេលមុន ដោយសារសហរដ្ឋអាមេរិក មានបទពិសោធន៍ហើយនៅក្នុងការ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងរយៈពេលមានវិបត្តិឆ្នាំ2008 2009ផ្ដល់មេរៀនឲ្យអាមេរិក គ្រប់គ្រាន់ណាស់ទៅហើយអញ្ចឹងអាមេរិកក៏មិនធ្វើឲ្យ មានភាពច្របូកច្របល់លើ ទឹកដីអាមេរិកដោយសារការដួលរលំនៃធនាគារដល់12ធនាគារ2នោះដែរចឹងទេសូមបងប្អូនបន្តការកុំកុំនិយាយរំកុំតក់ថត់កុំផិតភ័យចំពោះមុខសភាពការនៃវិបត្តិច្របដែរតែកើតឡើងពីការដួលរលំនៃធនាគាររបស់អាមេរិក ពីមុនតែអាកុំលេមិនតែមួយលេមិនអញ្ចឹងធនាគារលេមិន កាល2000 2008ធនាគារឈ្មោះលេមិនដួលលំធនាគារនៅមួយឥឡូវនេះគឺដួលលំ2 2អញ្ចឹងទេ ក៏សូមវាលើមករកជាថ្មីម្ដងទៀតសម្រាប់ប្រជាពលរដ្ឋយើងជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនៅវិស័យហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជាព្រោះយើងមិនបានចេះតែដាក់ដាក់ដាក់ដាក់ដាក់តែទេហើយធនាគារមាន ទុនបំរុងគ្រប់គ្រាន់ដើម្បីនឹងដោះស្រាយបញ្ហាប៉ុន្តែអ្វីដែលជាការខាត់បងប្រជាពលរដ្ឋរបស់យើងភ័យស្លន់ស្លោដែលនាំគ្នាទៅដកប្រាក់ រួចហើយបាត់បង់នៅអរិញចំណែកប្រាក់ដែលខ្លួនត្រូវបានជាការប្រាក់ជាការប្រាក់